តមន្តកាត់សអខ្លាចឆ្លងកូវីដ -19 អូខេសួស្តីអ្នកគ្នាឥឡូវយើងជួបគ្នាម្ដងទៀតហើយជាមួយនឹង channel របស់ខ្ញុំហើយថ្ងៃហ្នឹងគឺខ្ញុំខានធ្វើវីដេអូយូរហើយថ្ងៃហ្នឹងយើងមកធ្វើវីដេអូមួយអត់តាក់ទងនឹងការកើតយ៉ាងណាទេប៉ុន្តែខ្ញុំនឹងធ្វើធ្វើវីដេអូតាក់ទងនឹងការបង្កើតគ្រឿងអេឡិចត្រូនិកមួយចំនួនដែលអ្នកគ្នាប្រហែលឃើញនៅក្នុង Facebook របស់ខ្ញុំដែលខ្ញុំ share ពីខាងក្រសួងខាងយុវជនមកដែល ខ្ញុំបានធ្វើជាប្រអប់មួយដែលយើងអាចបញ្ជាបើកបិទភ្លើងនៅផ្ទះយើងអញ្ចឹងណាវាអាចភ្ជាប់ទៅនឹង Wi-Fi ក្នុងផ្ទះយើងហើយយើងអាចជាបិទបើកភ្លើងនៅក្នុងផ្ទះយើងតាមរយៈប្រព័ន្ធទូរស័ព្ទយើងទោះបីយើងនៅទីទីណាក៏ដោយឲ្យតែ Wi-Fi ដែលនេះជាប់ជាប់ជាមួយនឹងមានអ៊ីនធឺណិតហើយទូរស័ព្ទយើងមានអ៊ីនធឺណិតទៅយើងអាចបើកបិទភ្លើងយើងអាចប្រើជាឧបករណ៍ផ្សេងៗទៀតដូចជាកង្ហារឬក៏អីផ្សេងទៀតក៏បានដែរអញ្ចឹងគឺការបញ្ជាមួយនឹងដូចស្រួលដែរទេ ដូចថាយើងមានទូរស័ព្ទមួយហើយនៅពេលដែលយើងបញ្ជា តាម app មួយដែលមានឈ្មោះថា Blink នៅពេលដែលយើងចុចវាបើកភ្លាមវាបញ្ជូនទិន្នន័យហ្នឹងទៅតាមអ៊ីនធឺណិតហើយអ៊ីនធឺណិតហ្នឹងបានផ្ដល់ទិន្នន័យហ្នឹងទៅចូល bot មួយ ដែលវាអាចចាប់យកទិន្នន័យពីអ៊ីនធឺណិតដែល bot ហ្នឹងខ្ញុំប្រើវា ដើម្បីភ្ជាប់ទៅនឹង Wi-Fi ហើយនៅពេលវាផ្ដល់ទិន្នន័យដល់ bot ហ្នឹង bot ហ្នឹងបញ្ជា ទៅប្រព័ន្ធភ្លើងនៅក្នុងផ្ទះយើងឲ្យភ្លឺតោះឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងទៅយើងទៅមើលរូបភាពផ្ទាល់ផ្ទាល់ហ្មងទៅ ហើយលើកហ្នឹងគឺខ្ញុំប្រើ board មួយដែលមានឈ្មោះឈ្មោះថា Note Note MCU version version 3ហើយ board ហ្នឹងគឺវាស្រដៀងទៅនឹង Ordinal ដែរគ្រាន់ថាវាមាន pin ច្រើនជាង Ordinal ហើយគ្រាន់ថាវាអត់មាន analog pin ច្រើនទេវាមានតែមួយហើយវាភ្ជាប់មកវាភ្ជាប់មកជាមួយនឹង Wi-Fi មួយជុលស្រាប់អានេះគឺ ESP12E អញ្ចឹងពេលយើងប្រើ board ហ្នឹងយើងអាច connect វាទៅនឹង Wi-Fi អូតូបន្តិចហ្មងវាច់ទិញ Wi-Fi មួយជួលដាក់ជាមួយ Arduino អីទេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំប្រើ board ហ្នឹងហើយអានេះគឺ breadboard អញ្ចឹងខ្ញុំដាក់វានៅ pin ខាងនេះទៅហើយខ្ញុំមាន LED មួយអំពូលទូចទេហើយខ្ញុំដាក់វាភ្ជាប់ទៅនឹង D0 ហើយនឹង G ground អ្នកនេះអាចឃើញនៅលើហ្នឹងមាន D ស្អីស្អីស្អីហ្នឹងហើយអាហ្នឹងមិនចាំបាច់ពេកទេ ហើយពេលខ្ញុំភ្ជាប់អញ្ចឹងហើយខ្ញុំធ្វើការ program board មួយហ្នឹងឲ្យវាតាក់ទងទៅនឹងអាចភ្ជាប់ Wi-Fi ហើយអាឲ្យវាស្គាល់ជាមួយនឹងកម្មវិធីរបស់វាដែលមានឈ្មោះថា Blink ខ្ញុំប្រើកម្មវិធីហ្នឹងឈ្មោះថា Blink ព្រោះថាយើងអត់ទាន់អាច program ប្រើ IP address អីខ្លួនឯងបានទេអញ្ចឹងយើងត្រូវប្រើជាមួយ Blink ហើយអាហ្នឹងយើងបញ្ជាតាម app របស់វាហើយយើងចង់បញ្ជាពីកន្លែងណាក៏បានដែរឲ្យតែ board យើងនឹងភ្ជាប់ជាមួយនឹង Wi-Fi ចឹងឥឡូវយើងចូលទៅ program ទាំងអស់គ្នាទៅមិនដឹងថា program នេះ code ទេឥឡូវគឺយើងចូលមកដល់ក្នុង Arduino IDE ហើយអឺ Arduino IDE ហ្នឹងគឺខ្ញុំបាន download library មួយដែលមានហួរដល់ Blink ហ្នឹងសម្រាប់ connect ទៅជាមួយនឹង Blink មាន code វាស្រាប់អញ្ចឹងយើងចូលទៅ example ហ្នឹងហើយចូលទៅក្នុង Blink ហើយចូល board Wi-Fi ហើយចុច download MCU ហ្នឹងទៅវានឹងចេញផ្ទាំងមួយថ្មី ដែលវា connect ជាមួយ Blink ហើយខ្ញុំត្រូវការវាយកូដខ្លួនឯងថែមខ្លះទៀតដើម្បីឲ្យវា connect ជាមួយ Wi-Fi យើងកាន់តែលឿនព្រោះបើសិនជាដាក់តែ Wi-Fi ដាក់តែកូដវាមកវា connect យូរយូរខ្ញុំធ្លាប់ប្រើអញ្ចឹងហើយកន្លែងនេះគឺ on យើងប្រើកូដនេះក៏យើងទេកូដដែលបានមកពី Blink នៅក្នុង app ខ្ញុំតិចទៀតខ្ញុំខ្ញុំបង្ហាញហើយក្នុងនេះយក file name ហ្នឹង uh, ឥឡូវយើងចូល tool យើងចូល board ហើយខ្ញុំបាន download ប្រភេទ board នឹងហើយហើយអាហ្នឹងការខ្ញុំ download រៀងយូរក៏សមដែរមក download បានចុះពីណាអូនេះ Node MCU 1.0 ESP12E ហ្នឹងហើយ Wi-Fi module វា ESP12E ហើយយើងយកមកមើលមានអីទៅកាត់ថែមអានេះប៉ុណ្ណឹងទេ comment មកពីទៅទៅយើងទៅហើយបាទទៅហើយពេលកំពុងតែធ្វើស្អីវានេះពេលដល់កន្លែងហ្នឹង LED យើងចាប់ដើមភ្លឺហើយទៅអានេះចាប់ដើមលោតទឺទឺយ៉ាហើយឥឡូវយើង ចូលកន្លែង serial monitor ហើយអើយ ខ្ញុំត្រូវការបើក Wi-Fi ទូរស័ព្ទរបស់ខ្ញុំបើក Wi-Fi បើក Wi-Fi ទៅហើយអឺវា connect ហើយបាទហើយឥឡូវយើងចុច restart ឲ្យវា connect ម្ដងទៀតទៅហើយបើ connect ជាប់ជាប់ហើយឥឡូវអាហ្នឹងគឺបានសម្រេចឲ្យកូដក្នុងហ្នឹងគឺហើយហើយអញ្ចឹងយើងចាប់ផ្ដើមប្រើ app ហើយនេះគឺនៅក្នុងអេក្រង់របស់ទូរស័ព្ទរបស់ខ្ញុំខ្ញុំមានកម្មវិធី record ដែរតែខ្ញុំអត់ប្រើ ហើយនេះកម្មវិធីដែលមានឈ្មោះថា Blink ហ្នឹងហើយខ្ញុំបាន download វាហើយហើយហើយពេល download វាត្រូវការឲ្យយើង sign in ជាមួយ Facebook ឬក៏ Gmail អីតែប៉ុណ្្នឹងទេហើយពេលយើងចូលមកដល់ក្នុងហ្នឹងអ្នកនេះគ្រាន់តែចុចសញ្ញាបូកហើយចុច select ប្រភេទ board យើងហើយមិញខ្ញុំប្រើ board Node MCU អញ្ចឹងចុច OK ទៅវាភ្ជាប់ជាមួយ Node MCU អានេះអ្នកនេះប្រើ Ethernet ឬក៏ USB ឬក៏ Bluetooth អញ្ចឹង អ៊ីនធឺណិតហ្នឹងមានន័យថាអាអ៊ីនធឺណិតដែលនៅក្នុងដូចរបៀបអាគារមួយដែលមានខ្សែដោនហ្នឹងប្រហែលហ្នឹងហើយ Wi-Fi នេះគឺខ្ញុំប្រើ Wi-Fi ហ្នឹងទៅហើយបច្ចេកណាមយើងចង់ដាក់អីដាក់ទៅហើយខ្ញុំបានបង្កើតបច្ចេកហ្នឹងហើយហើយតែខ្ញុំគ្រាន់តែបង្ហាញម្ដងទៀតពេលយើងចុច create វាទៅវាផ្ញើអា all នេះផ្ញើចូលក្នុង email របស់យើងអញ្ចឹងអ្នកអាចទៅបើកក្នុង email ឬក៏ចុច OK ហើយចូលក្នុងនេះ ហើយចុច copy ទៅហើយយើងចូលទៅក្នុង notepad របស់យើងយើងផាសពេលអ្នកគ្នាផាសហើយអ្នកគ្នាត្រូវយកអាលេខកូដហ្នឹងយកទៅទៅសេក្នុងកន្លែងកូដដែលខ្ញុំបង្ហាញមិញអាពាក្យ AUTH កន្លែងចន្លោះ AUTH ហ្នឹងទៅដើម្បីឲ្យវា connect ជាមួយនឹង app របស់វាបាទឥឡូ w យើងចូលទៅក្នុង link វិញទៅហើយអា project ហ្នឹងគឺខ្ញុំអត់ត្រូវការប្រើទេព្រោះ បើខ្ជិលប្រាប់អលសាថ្មីអានេះខ្ញុំប្រើនេះវិញឥឡូវខ្ញុំសាក់ខ្ញុំលុបអានេះចោលសិនពេលយើងបង្កើតបច្ចេកហើយគឺវាចេញអញ្ចឹងយើងចុច add នេះខ្ញុំដាក់ button ដើម្បីអឺដើម្បីអាចបិទបើកអំពូលយើងបានហើយពេលយើងចុចលើហ្នឹងយើងចុចយក pin មិញខ្ញុំបាន connect អំពូលយើងទៅក្នុង pin zone អ្នកនេះឃើញនេះ pin zone មកពីវិញទៀតនេះទៅ ground ទេ ខាងដកបោកបោកហ្នឹងគឺមាន D1 D2 ហ្នឹងអញ្ចឹងខ្ញុំដាក់ទៅ D0 ព្រោះអត់ focus ទេ D0 អញ្ចឹងពេលដាក់ D0 ហើយអានេះខ្ញុំក៏ដាក់ D0 ហើយ digital ទៅចុច OK ហើយបដូរអានេះទៅជា page switch ដើម្បីចុចទឹកបើកត្មង បើ push ហ្នឹងចុចឲ្យជាប់បានវាភ្លឹកអញ្ចឹងពេលយើងចុចអញ្ចឹងហើយគឺហើយហើយពេលយើង create button ហើយហើយយើងអាចចុចបើក có ờ. cái tông dua lùng đối này này thì khởi về dân cho tới cứ việc báo hay dân anh sẽ đặt pin exchange trên của bạn đấy ô tô cho nhóm trong đặt đi 7 cho nhóm tạo chỗ đi 7 hơi nhưng cho cho ní cho ní edit đặt đi 7 bên tới digital 7 អញ្ចឹងពេលយើងចុចឲ្យវាដើរវិញណាគឺវាភ្លឺអញ្ចឹងឥឡូវយើងអាចធ្វើឲ្យ LED ភ្លឺអីប៉ុន្តែ យើង ចង់ឲ្យអំពូលភ្លើងធំយើងភ្លឺតែឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នា ចឹងដូចដែលយើងបានឃើញហើយមិញគឺខ្ញុំប្រើទូរស័ព្ទបញ្ជាទៅលើ node MCU ហើយយើងមាន LED នៅពេលដែលយើងបញ្ជាទៅគឺ LED នឹងភ្លឺប៉ុន្តែនៅពេលដែលខ្ញុំប្រើវាជាមួយដំពូលភ្លើងយើងធំគឺវាភ្លឺអាហ្នឹងគឺដោយសារតែ node MCU យើង គឺវាមានភ្លើងត្រឹមតែ 5V ទេហើយដល់ពេលអឺពូភ្លើងយើងគឺវាត្រូវការពី20ជាង ហើយដល់ពេលអញ្ចឹង គឺយើងត្រូវការធ្វើឲ្យអំពូលភ្លើងយើងហ្នឹង connect ទៅនឹងភ្លើង direct 220 V ហើយយើងចោះវាដូចនេះបានឃើញអញ្ចឹងដើម្បីពេលយើងភ្ជាប់វាគឺវាភ្លឺហើយពេលយើងអត់ភ្ជាប់គឺវាអត់ភ្លឺអញ្ចឹង node MCU យើងគ្រាន់តែជា switch ដែលយើងប្រើគ្រាន់តែជាកុងតាក់ដើម្បីឲ្យអំពូលយើងវាភ្ជាប់គ្នាតែប៉ុណ្្នឹងឯងហើយអញ្ចឹង ដែលយើងមិនអាចឲ្យវាភ្ជាប់ត្មងទេអញ្ចឹងយើង មានឧបករណ៍មួយទៀតដែលមានដែលគេហៅថា relay ហើយ relay ហ្នឹងគឺវាដំណើរការតាមរយៈនៅក្នុងហ្នឹងគឺវាឥឡូវគឺយើងប្រយ័ត្នធំទៅ នៅក្នុងហ្នឹងគឺវាមានដេចឆក់ដេចឆក់អញ្ចឹងទៅហើយវាមានដែកអញ្ចេះហើយមានដែកនៅពីក្រោមចេះមួយទៀតដើម្បីភ្ជាប់ទៅនឹងពូលភ្លើងរបស់យើង ហើយខាងលើអញ្ចេះហើយយើងភ្ជាប់វាទៅនឹង node MCU យើងអញ្ចឹងទៅនៅពេលដែល node MCU យើងបញ្ជាឲ្យឲ្យវាថាអេអានេះភ្ជាប់ភ្ជាប់អាខ្សែពីរនឹងភ្លាមដល់ពេលទៅវានឹងភ្ជាប់អាពីរហ្នឹងដែលឆក់នេះវាចាប់ផ្ដើមទាញមកអានេះវាមកជាប់នៅខាងក្រោមចេះដល់ពេលអញ្ចឹងអំពូលនេះចាប់ផ្ដើមភ្លឺ ចឹងឥឡូវយើងទៅមើលរូបភាពផ្ទាល់ថា relay នឹងមានរូបរាងយ៉ាងម៉េចហើយខ្ញុំបានមានឧបករណ៍មួយទៀតសម្រាប់ connect ជាមួយនឹង node MCU យើងដែលគេហៅថា relay ហើយនេះគឺ relay 2 channel យើងអាច connect ជាមួយឧបករណ៍ភ្លើងបាន2ហើយក្រៅពីហ្នឹងគឺសិតតែខ្សែសម្រាប់ connect ទៅភ្លើងចូលភ្លើងចេញតែប៉ុណ្្នឹងទេហើយនេះគឺខ្ញុំបានដាក់ថែម breadboard មួយទៀតកែងវាអាចធ្វើការ កនិចទៅខាងនេះផងដែរផងអញ្ចឹងដើម្បីស្រួលកនិចជាមួយនឹងជើងរបស់ node MCU ហើយក្រៅពីហ្នឹងគឺយើងត្រូវយក relay យើង មកកនិចជាមួយហើយហើយឥឡូវគឺខ្ញុំដឹងពីរបៀបកនិចហើយអញ្ចឹងបើសិនជាគ្នាចង់ដឹង ចាំយើងចូលទៅមើលនៅក្នុង Photoshop ទាំងអស់គ្នាហើយនេះគឺ board relay យើងហើយវាមាន pin ខាងនេះ3ខាងនេះ4ហើយ3នេះជារបៀប power supply ហើយខាងនេះក៏មាន power supply ដែរហើយឈ្មោះ pin វាគឺអានេះ JOVCC ហ្នឹងខ្ញុំមិនដឹងថាមានអីទៅវិញប៉ុន្តែអាហ្នឹងជារបៀប pin ភ្លើងចូលហើយអានេះក៏ភ្លើងចូលដែរហើយ GND នេះគឺ ground មានន័យថា pole dot ហើយអានេះក៏ pole dot ដែរហើយ in 1 in 2នេះគឺ pin សម្រាប់ ពេលមានភ្លើងចូលទៅវាបញ្ជា relay យើងនេះអានេះក៏ភ្លើងចូលដែរ VCC ហើយអានេះគឺ board ESP យើងវា connect គឺយើង connect JO VCC អានឹង VCC ខាងក្រោមនេះចូលទៅ VV មានន័យថាចូលទៅ pin 5V ចេញពី Arduino ESP ហ្នឹងពេលវាចូលក្នុងហ្នឹងហើយដល់ពេល pin GND នេះគឺ ground យើង connect ground ទាំងពីរហ្នឹងចូលទៅក្នុង pin G នៅក្នុង node MCU មាន ground ដូចគ្នាហើយទៅហើយ in 1 in 2នេះគឺយើង connect ចូលទៅក្នុង D មាន digital pin មាន D1 D2 D3 ហ្នឹងនៅពេលដែលយើងបញ្ជា node MCU គឺភ្លើងវាចេញពី D យើងចង់បញ្ជាឲ្យ D1 ចេញភ្លើងគឺវាចេញភ្លើងមកចូលក្នុងហ្នឹងឥឡូវយើង connect ហើយហើយអញ្ចឹងយើងសាកតេស្តវាសិនហើយយើងដោត filter ឥឡូវពេលយើង ដោតវាហើយយើងចុច start ហើយយើងចុចចូលទៅក្នុង app របស់យើងនេះអ្នកគ្នាឃើញទេអាអាការនេះគឺខ្ញុំអត់ប្រើទេដោយសារតែឧបករណ៍គណិតជាមួយភ្លើងរបស់យើងយើងមានមានតែមួយខ្ញុំអត់ទាន់ប្រើអំពូលលេខផ្សេងទៀតអញ្ចឹងពេលយើងចុចហើយដល់យើងគណិតជាមួយ relay យើងហើយយើងដឹងថាវាដើរឬមិនដើរហើយអញ្ចឹងយើងត្រូវដោះវា ចេញពី power supply វិញដើម្បីកុំឲ្យច្រឡំដៃប៉ាយតិចទូឆេះ code board ហើយខ្ញុំមានអានេះសម្រាប់ទៅជាមួយពូលដែលនៅសល់ពីតាំងពីពណ៌ហ្នឹងហើយមានជើង2នេះសម្រាប់ដោតចូលភ្លើងឬភ្លឺពូលនេះប៉ុន្តែយើងត្រូវប្របែកវាហើយខ្ញុំមានដុយតែវាមានជើងពីរដូចគ្នាអញ្ចឹងយើងត្រូវកាត់ កាត់វាតិចទៅយើង បានកាត់វាយ៉ាងវែងហើយវែងជាងមុនអាខាងនេះក៏អញ្ចឹងអញ្ចឹងយើងកនិចវាចូលគ្នាសិនហើយអាមួយជាងនេះបើសិនជាយើងប៉ះគ្នាអញ្ចេះហើយយើងយកដោយនឹងទៅដោតអំពូលនឹងនឹងភ្លឺ direct ប៉ុន្តែយើងចង់ប្របែកដើម្បីឲ្យវាកនិចជាមួយ relay នេះដើម្បីឲ្យវា ប៉ះហើយមិនប៉ះតាមយើងបញ្ជា ក្នុងទូរស័ព្ទអញ្ចឹងមិនត្រូវយកខ្សែពីហ្នឹងមូលវាឲ្យខ្លីតិចទៅដើម្បីស្រួល connect ហើយយើងកាត់វាចេញខ្លះកុំឲ្យវាមានចែកដនអីលៀនចេញមកប៉ះគ្នាទៅឆេះផ្ទុះផ្ទះឆេះផ្ទះបាក់លើអញ្ចឹងយើងទៅដាក់ចូល com 2ដោយសារ relay មានតែ relay ខាងនេះដើរខាងនេះគឺអត់ដើរទេដោយសារខ្ញុំអត់ connect វាជាមួយនឹង node MCU ទេហើយមួយជំហៀងទៀតនេះ យើង connect ទៅនឹង NC NO នោះអត់ដាក់ទេដាក់វាចូលហើយយើងយកទូលវិសនេះមើលវាគ្រាន់តែក្រៅពីហ្នឹងយើងត្រូវមើលស្កុតមើលអីយកមក រុំវាឲ្យស្អាតកុំឲ្យវាប៉ះគ្នាឆេះអីចឹងឥឡូវយើងជាប់វាបាន ត្រឹមត្រូវហើយមើលទៅត្រឹមត្រូវហើយអានេះដល់ពេលអញ្ចឹង យើងក៏យកវាទៅដាក់ជិតកន្លែងភ្លើងយើង ហើយយើងយកពូល ដាក់ចូលទៅហើយកុំឲ្យឆេះអេច្រឡំកុំឲ្យឆក់មានទៅបួរ ដល់ចូល laptop ទៅព្រោះ laptop យើងមានភ្លើងស្រាប់ខ្ញុំអត់យកទៅយក power bank ទេពេលដោតហើយនេះគឺនេះវា load ដោយសារនេះវា អាចចលងអីចឹងហើយយើងយកទូរស័ព្ទយើងអញ្ចឹងមានន័យថាវា connect អីឥឡូវយើងនៅសល់តែដោតអឹមដោយចូល កម្ពូលភ្លើងទេតែច្រឡំដូចដោតចូលព្រីភ្លើងយ៉ាអែមមើលរបួសណាហើយគឺដោយសារតែខ្ញុំដោតចូលខំនោះដល់ពេលអញ្ចឹងពេលវាបើកអឺ relay ហ្នឹងវាអត់ប៉ះដៃទេ តែ វាទៅប៉ះហើយជំហៀងទៀតដល់ពេលខ្ញុំវាអាចនៅតែភ្លើងដែរអញ្ចឹងវាអាចបញ្ជាភ្លើងចេញពីកន្លែងណាក៏បានដែរឲ្យតែ ទូរស័ព្ទយើងមានអ៊ីនធឺណិតហើយ node MCU នេះវា connect ទៅនឹង Wi-Fi វាធំច្រើនហើយអានេះយើងប្រើ link តែប៉ុណ្្នឹងទៅឥឡូវគឺយើងរួចហើយហើយវីដេអូយើងគឺមានប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះបើសិនជាចូលចិត្តសូមចូលចុច like ហើយចុច subscribe ទៅដើម្បីទទួលបានវីដេអូផ្សេងផ្សេងហើយបើសិនជាចង់ឲ្យខ្ញុំធ្វើផ្សេងផ្សេងទៀតអាច comment នៅខាងក្រោមហើយ បើសិនជាមានចម្ងល់អាចចូលទៅក្នុង Facebook របស់ខ្ញុំដែលមានឈ្មោះថាស៊ីថាសមន្ត្រីហ្នឹងហើយខ្ញុំដាក់ link នៅក្នុង description ហើយអាចសួរមកសួរសួរក៏បានដែរតកតងនឹងអាគ្រឿងដែលខ្ញុំធ្វើមិញឬក៏អីផ្សេងផ្សេងទៀតហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ